ខ្ញុំបករណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូដ៏ជាទីគោរពសក្ការៈទៀនពេលដែលប្អូនវណ្ណានឹងបានទូលសួរព្រះអង្គពីបញ្ហាឧបោសថនឹងខ្ញុំបករណាក៏នឹកឃើញកាលពីលើកមុនប៉ុន្តែដូចជាយូរឆ្នាំដែរហើយ ខ្ញុំកណានឹងក៏ទៅឥណ្ឌាហើយត្រឡប់មកវិញជ្រះ ថ្លានឹងព្រះគុណធ្ងន់របស់ព្រះសម្មាសម្ពុទ្ធព្រះធម៌និងព្រះសង្ឃនឹងក៏ បានតាំងចិត្តថាសូមសូមសិលរាល់ថ្ងៃដែលគេហៅថាបដិហារយៈហ្នឹងទៀនហើយទៅវាស្រួលដល់ស្រួលទៀនដូចថារាល់ថ្ងៃដឹងថាសិល8ចឹងមកហើយគោរពល្អប្រតិបត្តិប្រយ័ត្នប្រយែងណា ដល់ទៅក្រោយមកទៀតក្រោយពេលដែលខ្ញុំកណាមាន គ្រោះថ្នាក់ធ្ងន់នឹង ទៅក៏សុំទៅអត់បានវាដូចទៅលេបថ្នាំល្ងាចអីអីអញ្ចឹងប៉ុន្តែដល់ថ្ងៃមួយនោះ ខ្ញុំកណ្ណាសុំក៏នៅតែរក្សាមាត់ចត់ដែរប៉ុន្តែ មួយអាទិត្យបានតែមួយថ្ងៃទេរួចទៅដល់ពេលនិយាយពីប្រយ័ត្នប្រយែងតាំងពីព្រលឹមមកមាត់ចត់ណាស់ទួលទៀនអីហើយរត់ទៅដោះថ្មិញលាងសម្អាតមាត់អីហើយសពគ្រប់ស្រាប់តែល្ងាចឡើងចៅទីរបាយមកផ្ទះបាយភ្លេចក៏ភ្លក់ម៉ាត់ពីរម៉ាត់ទៅ រួចដល់ហើយទៅកាលហ្នឹងខ្ញុំកណាភ្លេចទៅទៅទូលសួរព្រះអង្គដែរប៉ុន្តែអត់ចាំថាព្រះអង្គមានតរដេកាតែប្រទៀនអវាទហ្នឹងយ៉ាងម៉េចខ្ញុំកណាគ្រាន់ចាំថាទូលព្រះអង្គហើយព្រះអង្គព្រះសម្រួលតិចមកព្រះអង្គមានតរដេកាថាបើបានជាពីរបីម៉ាត់ចឹងប្រហើយតែម្ដងទៅប៉ុន្តែខ្ញុំកណាភ្លេចសូមព្រះអង្គមេត្តាអនុគ្រោះទានសូម ប្រទៀនអវ៉ាដងទៀតខ្ញុំកណាភ្លេចថាបើអញ្ចឹងត្រូវធ្វើម៉េចដើម្បីឬមួយក៏យើងសុំនិច្ចសិលវិញកន្លែងហ្នឹងទៀតសូមអរព្រគុណអឺកុសលធម៌ធ្នាក់សិលដែលល្អបំផុតនោះមិនមែនត្រឹមតែរឿងជ្រះថ្លានិងប្រគុណធ្ងន់របស់ពុទ្ធទេអឺការរក្សាសិលដែលល្អបំផុត នោះទល់តែឃើញទោសនៃអកុសលអឺ ចឹងណារឿងយើងជ្រះថ្លាចំពោះពពុទ្ធវាអត់ពាក់ព័ន្ធមួយសិលទេចឹងណាសិលគឺពាក់ព័ន្ធនឹងឃើញទោសអកុសលហ្នឹងហើយយើងរសាដែលត្រឹមត្រូវបំផុតមិនមែនព្រោះជ្រះថ្លាមួយពពុទ្ធមិនមែនព្រោះចង់បាន សម្បត្តិឋានសួគ៌អត់ទេ ព្រោះបើបើយើងដាក់ទិសដៅផ្សេងយើងនឹងអាចមានសម្ពាធពេលយើងរក្សាវាតឹងមានពេលខ្លះតឹងសិលជាការពិតហ្នឹងវាបរិសុទ្ធបានដោយសទ្ធាប៉ុន្តែតលតែឃើញទោសនៃអកុសលឧទាហរណ៍ថា យើងរក្សាសិលមួយមួយហ្នឹងដល់ឃើញលំអរបស់វាផងឃើញទោសរបស់អកុសលផងដូច្នេះវាអត់មានពាក់ព័ន្ធអីជាមួយពុទ្ធអត់មានពាក់ព័ន្ធអីជាមួយនរណាទេពាក់ព័ន្ធតែពីការផ្គងចេតនារបស់យើងឯងហើយក៏អត់ងាយភ្លេចដែរអញ្ចឹងហើយតែយើងរក្សា ព្រោះទៅរំភើបជ្រះថ្លាជាមួយព្រះអង្គឬក៏ចង់បានអីផ្សេងងាយភ្លេចហ៎ងាយភ្លេចដែរ តែបើសិលប្រព្រឹត្តទៅដើម្បីដោះខាត់សមាធិចិត្តហើយដឹងទូនាទីសិលនឹងធ្វើអីសិលនឹងវាវិលះអីអាហ្នឹងងាយភ្លេចទេអញ្ចឹងអត់ងាយច្រឡំទេ យើងមើលដូចជារឿងមួយដែលយាយវិសាខានាំស្ត្រី500នាក់ដែលដើរតាមនាង ទៅជួបព្រះអង្គនោះ សួរស្ត្រីខ្លះមិនក៏រសារអបោសិតខ្លះថាចង់បានឆាប់ទៅតកូលខាងប្តីចង់និយាយថាឆាប់ឲ្យមានគូហ្នឹងហើយឲ្យនៅយូរដូចថ្មពេកចឹងគេសាសិលសុំឲ្យឆាប់មានគូហ្នឹងហ្នឹងវាជាទុកលំបាកមួយដែរងាយមានគូមែនណាតន្ទឹងស្អីក៏ដោយតែតន្ទឹងពិបាកមែនណា បើអត់ទន្ទឹងអត់អីភ្លេចភ្លេចដាច់ខែភ្លេចភ្លេចដាច់ខែប៉ុន្តែទន្ទឹងហ្នឹងតែមួយថ្ងៃក៏យូរដែរនាងនាង ខ្លះទៀតថែរក្សាពោសុទ្ធដើម្បីកុំឲ្យមានស្ត្រីរួមប្តីអញ្ចឹងនិយាយថាសូមឲ្យមានដៃគូចិត្តស្មោះអញ្ចឹងនិយាយអញ្ចឹងណាកុំឲ្យមានអីញែងអីហើយខ្លះទៀតសូមឲ្យបានកូនប្រុសដបងអីចឹងទៅ ហើយដល់ជាដូនចាស់ចាស់ហ្នឹងក៏អត់មាន ប្រាថ្នា ប្តីប្រាថ្នាកូនប្រាថ្នាអីណានៃទៀតទេ តែគាត់ប្រាថ្នាថាក្រោយពីស្លាប់ទៅកាន់ឋានសួគ៌ហើយយើងភ័យច្រើនហងៃជាប់អាហ្នឹងខំខំនឹងខ្លាចជាតិក្រោយអត់បានឋានសួគ៌ហ្នឹងហើយមែនតើទាំងអស់ហ្នឹងសិតតែខុសទិសដៅសិលទាំងអស់ នាងវិសាខាគិតថាអូណោនាងទាំងឡាយនេះយកឧបោសថសិលដល់ល្អយកទៅដូរយករបស់ថោកទៀតនាងថាអញ្ចឹងអារបស់ថោកទៀតអញ្ចឹងមិនបាច់យកអីទៅដូរទេអាកលេសក៏ទៅរកបានដែរអានោះមិនអញ្ចឹងហ្នឹងហើយចង់បានប្តីរកប្តីទៅចង់បានកូនមានប្តីទៅនឹងហើយចង់ខ្លះខ្វះអីប្រទេសគេអត់ស្គាល់សិលមានប្តីរាប់ គ្រប់តែគ្នាមិនអញ្ចឹងហ្នឹងហើយហើយសម័យដែលអត់ពពុតត្រាស់ដឹងហ្នឹងក៏គេកើតឋានសួគ៌ទៅញយឲ្យតែចេះធ្វើទៀនធ្វើអីទៅបានដូចគ្នាប៉ុន្តែដែលព្រះបរមគ្រូឲ្យឈ្មោះថាឧបោសថហ្នឹងមកពីពាក្យថាឧបៈនិងឱសថឱសថហ្នឹងយើងដឹងហើយប្រែថាថ្នាំជា ថ្នាំជាឱសថឧបៈហ្នឹងប្រែថាអឺមានប្រសិទ្ធភាពហ្នឹងហើយថ្នាំដែលមានប្រសិទ្ធភាព ដើម្បីអីដើម្បីកម្ចាត់អាតួបរិយុទ្ធានកិលេសហើយនឹងវិតកមកិលេសសំទោសវិតកមកិលេសមិនប្រយុទ្ធានវិតកមកិលេសអញ្ចឹងយើងមើលត្រឹមតាសិល5មើលតើវាល្អប៉ុណ្ណា ដែលដែលទី1គឺទៅលះអាចេតនាហៅថាវតកចេតនាហ្នឹងវតកចេតនាហ្នឹងគឺចេតនាសម្លាប់ឃើញទេអញ្ចឹងទិដៅសិលហ្នឹងមិនមែនទៅឋានសួគ៌ទេគឺទៅលះចេតនាសម្លាប់ឃើញទិដៅរបស់វាទេគឺទៅលះអាចិត្តចង់សម្លាប់សត្វតូចសត្វធំអីទាំងអស់ហ្នឹងទៅលះអាហ្នឹង ចឹងប្រសិទ្ធភាពបោះសិលទី1គឺតលះហ្នឹងអញ្ញេហើយដល់ពេលវារៀនលះអចេតនាចង់ឲ្យគេស្លាប់ហ្នឹងទៅ វាទៅបណ្ដោះគុណធម៌មួយហៅថាមេត្តាធម៌ឃើញទេឃើញទិសដៅរបស់វាមេត្តាធម៌ loving kindness ហ្នឹងអាតួមេត្តាធម៌ហ្នឹងវាកើតឡើងកើតទៅជាអបមញ្ញាធម៌ហៅថា unconditional love ស្រឡាញ់រាប់អានមិនថាតែកូនយើងកូន គេសះយើងសះគេសត្វតូចសត្វធំអីទេប្រសិទ្ធភាពរបស់វាបដោះអានឹងអញ្ចឹងលះលះអាចេតនាចង់ឲ្យគេស្លាប់ហើយនឹងមានអាចេតនាចង់ឲ្យគេរស់ដោយល្អចង់ឲ្យគេបានសេចក្តីសុខឃើញទេអញ្ចឹងអាល្អរបស់សិលនឹងល្អអញ្ចឹងអានឹងបានចំចំថាម៉េចបានសារសិលនឹងអញ្ចឹងទេអទី2 លះអីគេប្រសិទ្ធភាពរបស់វាលះអីលះថៃយចេតនាថៃយចេតនាថស្រេយោជើងយោហើយចេតនាថៃយចេតនាគឺចេតនាលួចអញ្ចឹងក្រៅពីឱសថនេះអត់មានអីដែលមានប្រសិទ្ធភាពទូលះអថៃយចេតនាហ្នឹងទេថៃយចេតនាហ្នឹងគឺចេតនាលួច អញ្ចឹងសិលទី2ហ្នឹងវាមានប្រសិទ្ធភាព ក្នុងការលះចិត្តលួចឃើញទេទី1លះចិត្តស្លាប់ទី2លះចិត្តលួចអញ្ចឹងទិសដៅសិលអញ្ចឹងឯងហ្នឹងហើយដល់យើងយល់ពីសិលអញ្ចឹងណាតើបយើងអាចចម្រើន សីលានុសតិបាន សីលានុសតិហ្នឹងគឺការរលឹកសិលហ្នឹងភាវនារលឹកសិលហ្នឹងហើយកើតកុសលជាហោហែទៅជាសមាធិហ៎ ទៅជាអនុសតិអូវាទល់យល់អាហ្នឹងយល់ឃើញអាលំអអូកុសលសិលកើតឡើង វាវាល្អយ៉ាងម៉េចយ៉ាងម៉េចនឹក reflect ឡើងវិញមកសบายចិត្តហ្នឹងហើយហើយដល់ពេលអាចេតនាលួចហ្នឹងវាអត់កើតឡើង វានាំឲ្យធោហ្នឹងដុះមកហ្មងបច្ច័យឲ្យធោមួយទៀតដុះហៅថាសម្មាអាជីវៈណាជាអង្គនៃអរិយមគ្គមួយហៅថាសម្មាអាជីវៈ ការចិញ្ចឹមជីវិតដោយប្រពៃណាប្រកបដោយធម៌បាក់ណាការចិញ្ចឹមជីវិតទាំងកុហកទាំងលោកបាក់ណាមែនទេថាញាតិញោមបាក់ទៅរលុយលោកក៏បាក់ដែរបើស្រួលមិនមែនទៅស្រោចទឹកទេចូលមកទៀតហើយអានឹងខុសធោសុតអត់កើតសង្សាមាអាជីវៈផងទៅឲ្យសិលគេមិនឥឡូវឧទាហរណ៍ ព្រោះឲ្យសិលទី2គឺបង្រៀនឲ្យមនុស្សរស់ដោយធម៌អត់ឲ្យបៀតបៀនគេដើម្បីរស់ទេហើយមិនឲ្យរស់ស៊ីអីដែលខុសច្បាប់ខុសត្រឡប់ខុសធัวទេបើញាតញោមឲ្យលះអីគេលះអាចំនួន5នឹងទៀតមានលក់គ្រឿងសង្វឹងមាន ជួញមនុស្សជួញសัตว์សត្រាវុធថ្នាំពុលឃើញទេហ្នឹងហើយ ញាតិញោមលះបានតែប៉ុណ្ណឹងរស់សិចរស់ទៅលះបានតែប៉ុណ្ណឹងឲ្យកុំលួច មិនលួចហើយលះអា5ហ្នឹងអានឹងមានន័យថាជីវិតហ្នឹងរស់នៅដោយល្អហើយប៉ុន្តែលោកសង្ឃអត់ទេលះប៉ុណ្ណឹងអត់តន់ល្អទេលោកសង្ឃលះអានេសនៈ21ទៀតហើយនឹងបាបធម៌5ទៀតអាបាបធម៌5ហ្នឹងអានេសនៈ21មានន័យថាស្វែងរកនៅ របស់ ដែលមិនគួរស្វែងរក ទៅដើរសុំញោមមកជួយអាត្មាផងសឹកខុសអស់ញាតិញោមសុំគេអត់អីទេបើគេឲ្យញាតិញោមអត់មានប៉ះពាល់សិលទេលោកតទេទេញោមមួយអាត្មាកំពុងខ្វះមហូបជួយផងឆាន់ទៅសៀងទេអីហ្នឹងហើយបានមកអារបស់ហ្នឹងឈ្មោះថា បានមកមិនប្រកបដោយធម៌ទេមានន័យថាលោកចិញ្ចឹមជីវិតអត់ដោយធម៌ទេណាឬក៏ទៅឲ្យថ្នាំគេទៅធ្វើពេទ្យ រហូតដល់ប្រើអាវិជា អូមអាម ក្តាមដុតនឹងទៀតសើតតបាបធោះទាំងអស់មិនស្រួលទេណាហើយណាគេចង់បួសនេះណាតែអានឹងយើងស្ដាប់ឲ្យ ដឹងផងគីឡូហ្នឹងហើយសិតតែរឿងមិនគួរធ្វើព្រោះតកូលអឺឧទាហរណ៍ថាធ្វើជាអ្នកនំសបុត្រ នំអីគេជ្រះថ្លាគេឲ្យឯងប៉ុន្តែឈ្មោះថាចិញ្ចឹមជីវិតអត់ដោយធัวទេហ្នឹងហើយនិយាយច្រើនតិចចុះអញ្ចឹងពាក្យថាសិលសិលនេះមិនមែនទិសដៅអីផ្សេងក្រៅពីលះអកុសលឋានៈការចិញ្ចឹមជីវិតនឹងត្រាប់ទី2ទី2ពាក់ព័ន្ធនឹងការចិញ្ចឹមជីវិតហ្នឹងហើយមិនលួច ហើយនឹងរស់ប្រកបដោយធម៌ឃើញទេមានសម្មាអាជីវៈនឹងឯងមែនតើតើមកឃើញថាសម័យរងថ្ងៃនេះសឹងថាញាតិញោមអាផ្នែកចិញ្ចឹមជីវិតហ្នឹងឲ្យតែមានការងារមួយ ត្រឹមត្រូវរស់ប្រកបដោយធម៌ជាងលោកសង្ឃព្រោះលោកសង្ឃត្រូវថែមអាអានិសនៈ21ហើយនៅអាបាពធម៌5ហ្នឹងទៀតហ៎ អាលាភេនលាភឹងនិច្ចកឹងសនតានោះអានឹងគឺថាចងរៃហ្មងទីឲ្យឃើញញាតិញោមទៅវត្តឲ្យនេះឲ្យនោះដើម្បីអីដើម្បីឲ្យគេនឹកឃើញទៅគេប្រគេនច្រើនច្រើនមកវិញនោះអូឃើញញាតិញោមទៅហាកាប់ដូងឲ្យអានេះសើខុសអស់ចាក់ទឹកតែឲ្យនឹងតែបើថា វត្តហ្នឹងមានគណៈកម្មការអីចាត់ចែងជំនួសលោកទៅអត់អីទេតែបើលោកទៅអូញោមហូបនោះញោមនេះនេះ ដើម្បីអីធ្វើឲ្យគេសប្បាយចិត្តគេនឹកឃើញគុណលោកទៅឲ្យនេះឲ្យនោះអាហ្នឹងឯងសិតតែចង្រៃរបស់លោកទាំងអស់ហ្នឹងហើយត្រូវមកពីលោកអត់ដែរប្រាប់ដល់លោកអត់ដែរប្រាប់ញាតិញោមសប្បាយចិត្តអញ្ចឹងហ្នឹងហើយរឿងរឿងហ្នឹង លោកត្រូវតែប្រាប់ដល់អញ្ចឹងញាតិញោមគាត់ជ្រះថ្លាច្រឡំ ទៅវត្តនោះលោកអរិយតៈសោះនឹងឆ្មើងហើយយើងទៅសបាយនឹងប្រលោកធ្វើបាបទៅឃើញទេត្រូវហើយហ្នឹងហើយត្រូវហើយយើងមើលមើលនៅ ក្នុងវិន័យភាគ1ហ្មង ទៅមើលសិក្ខាបទឲ្យបរិស័ទមិនបាច់ស្អីសូម្បីស្មៅមិនរស័យក៏ខុសដែរ ហ្នឹងហើយប៉ុន្តែបើយើងស្ដាប់មួយផ្លេតចឹងលោកអុយក៏វិន័យអីក៏យ៉ាប់ម៉េចគ្រាន់តែឲ្យគេគេឲ្យមិនអីឯងឲ្យគេមិនក៏យ៉ាប់ម៉េចព្រោះអ្វីដែលពពុទ្ធព្រះអង្គពង្រៀនណាគឺដើម្បី ហាម អាសវៈកិលេសក្នុងចិត្តទេដល់យើងសិក្សាឲ្យលំអិតណាកុំតន់អាលវិនិច្ឆ័យថាហេតុអីបានជាលោកឲ្យនេះឲ្យនោះគេនឹងវាចាត់ជាបាបធរពីព្រោះវាច្រើនតែឲ្យឲ្យសលឹង ឲ្យឲ្យសុំសេចក្តីស្រឡាញ់ពីគេឲ្យឲ្យឲ្យគេនឹកគុណវិញអានឹងឯងវាជាអាសវៈកិលេសក្នុងចិត្តដែលចង់បាននេះបាននោះមកវិញហ្នឹងហ្នឹងហើយប៉ុន្តែលើកលែងលើកលែងថងម៉េចថាដូចជាអឺជាញាតតែយើងគិតមិនទាន់យើងថាហាមិនក៏បងប្អូនឯងឲ្យបានគេឲ្យមិនបានមិនក៏លំអៀងបងប្អូន ក្នុងន័យហ្នឹងក្នុងន័យថាសម្រាប់សាច់ញាតហ្នឹង លោកវាអត់មានចិត្តអីទៅចង់បានពីសាច់ញាតិទេឃើញទេអមួយទៀតបើសិនជា មនុស្សដាច់សង្វែងមកខ្វះទីពឹងអីចឹងលោកឲ្យបាន ព្រោះឲ្យប្រកាសថាវាចេញពីចិត្តសង្គ្រោះមែនតេឃើញទេអ្នកក្រខ្សត់កំសត់ទុរគុតអ្នកសុំទានអីហ្នឹងលោកឲ្យបានល្មិចបានអញ្ចឹង ហ្នឹងហើយដោយអត់មានបំណងអីមកវិញនិយាយរួមអាកលែងហ្នឹងគឺដើម្បីហាមអាតួចិត្តមួយចង់បានអីពីគេនោះហ្នឹងហើយអញ្ចឹងបានសិក្ខាបទមួយមួយដែលប្រពុតបរៀនមកបើយើងឆាប់វិនិច្ឆ័យពេកយើងជួនកាលយើងបន្ទោសប្រពុតផងមែនទេហ្នឹងឧទាហរណ៍ដូចជាលោក សង្ឃនេះធ្វើពេទ្យអត់បានទេឲ្យថ្នាំឲ្យអីគេដឹងថ្នាំក៏ឲ្យថ្នាំគេអត់បានដែរ ដូចជាសិស្សព្រះសរិបុត្រមួយអង្គកាលនៅកុហកលោកធ្វើពេទ្យដល់ពេលលោកមកបួសលោកឲ្យឆ្នាំគេហ៎ដល់ឲ្យឆ្នាំគេគេជ្រះថ្លាគេប្រគេនអាសពុតល្អល្អសាច់កណាត់ល្អល្អមកលោកថានេះអាមកផ្ទាំងធំនេះយកទៅប្រគេនឧបជានឹងក្មួយលោកហើយអានេះខ្ញុំប្រើ ខ្លួនឯងដល់ពេលយកទៅប្រគេនលោក លោកសួរថាបានពីណាបាន លោកប្រាប់តាមដំណើរព្រះសិរីបុត្រតេះឌៀលតេះឌៀលរហូតដល់ថាវាមិនសមមកស្លៀកសពួតហ្នឹងបើយើងគិតក្នុងសង្គមធម្មតាយើងគិតថារឿងល្អសោះខិនឲ្យឆ្នាំគេតាគេផឹកទៅជាតា តែព្រះអរហន្តលោកឃើញជ្រៅជាងយើង បើកាលណាយើងឲ្យកុហកមកដឹងគុណយើងត្រឹមតែឲ្យសុខភាពផ្លូវកាយហ្នឹងណាគេផ្លិចរៀនអំពីសុខភាពផ្លូវចិត្តហើយគឺនឹងអរគុណតែអារឿងរស់មកសុខមកសុខផ្លូវកាយប៉ុណ្ណឹងគេឈប់ស្ដាប់ធัวអប់រំចិត្តហ่ะលែងឃើញតម្លៃនៃធัวការត្រាស់ដឹងរបស់ពុទ្ធហើយវាមានអីអស្ចារ្យគ្រាន់មនុស្សមានកន្លះក៏ទៅរស់ឆ្នាំឃើញដែរឃើញទេតែអញ្ចឹងវាលែងមានការងាររបស់លោកការងាររបស់ប្រសពច្រឡំគ្នាអស់ ថ្ងៃថ្ងៃគឺតែឲ្យឆ្នាំគេហ្នឹងទៅ កុំនិយាយធัวមេរៀនត្រាស់ដឹងត្រូវកប់ឈឹងឲ្យលោកអាឡ័យទៅឲ្យឆ្នាំគេនោះទៅយើងយើងរៀនឲ្យមែនតែនបើមិនអញ្ចឹងទេថាហាក់ដូចជា ពពុទ្ធនឹងចិត្តជាទៀតថាអត់ទេមែនតែនទៅអាការជាផ្លូវចិត្តនោះទៅជាគោលដៅនឹងខ្ទឹមមកពេទ្យផ្លូវកាយទៅរកកុហក គេមានព្រះអង្គមិនបិទណាប៉ុន្តែបើថា ចង់ប្រាប់ពិតជាសង្គ្រោះមែនទែនត្រូវហាមអាសវៈមួយទៀតនៅតែឲ្យឆ្នាំ គេកើតប៉ុន្តែមិនយកគុណសម្បត្តិយល់ទេមិនយកគុណសម្បត្តិទេ នៅតែ អាច ប្រាប់ឆ្នាំនឹងដល់គេបាន តែមិនយកគុណសម្បត្តិថាអញខ្លាំងអញប៉ាកែទេអាកន្លែងនឹងទៀតដូចជាព្រះបទុមថេអញ្ចឹង អឺលោកពីមុនលោកធ្លាប់ធ្វើពេទ្យហើយលោកមកបួសហើយលោកដឹងថាអឺវិន័យអ្នកបួសនេះมันនៅធ្វើអញ្ចឹងកើតទេ ពេលមួយមហេសីរបស់ពរាជានឹងមានអាការៈឈឺផ្ទៃឈឺក្នុងពោះហើយពេទ្យណាមើលក៏មិនជាតែ លោកកាលនៅជាកោលោកពេទ្យបកែអញ្ចឹងគេឲ្យយបល់ថ្វាយព្រះ អឺគំនិតដល់ស្ដេចទៅថាក្រៅពីលោកអង្គនឹងអត់ដូចអត់មាននរណាប្រកែជាងលោក តាមដែលគេធ្លាប់ដឹងណាអញ្ចឹងទៅក៏ព្រះរាជា បញ្ជូនរាជបរោះឲ្យទៅសុំសួរឆ្នាំពីលោកអញ្ចឹងលោកមានវិន័យមួយ ថាមិនអាចឲ្យឆ្នាំបានទេប៉ុន្តែវិនិយោគកិច្ចកម្មភិរោព្រះអង្គទុកឲ្យផ្លូវរស់ឲ្យយើងថា របស់ដ៏ល្អនោះមិនមែនថាឲ្យមិនបានទេដូចជាមកបួសមួយ គ្នាប្រាប់ឆ្នាំផងគ្នាបានប្រាប់ដល់លោកលោកផងគ្នាសព្រមចារីបានហ្នឹងហើយចុះមិនក៏ប្រាប់កុហកមិនបានឬក៏កំណាញ់ម៉េះថានៅតែប្រាប់បានតែមិនយកមុខមាត់មិនយកគុណសម្បត្តិអ្នកអត្តនឹងហ្នឹង ដល់ពេលចឹងទៅរាជបរោះមកសួរលោក ថាមហេសីរបស់ស្ដេចហ្នឹងប្រឈួនអឺយ៉ាងនេះមួយយ៉ាងនេះមួយចឹងទៅសុំលោកម្ចាស់ជួយឲ្យឆ្នាំ លោកលោកថាប្រាប់ចឹងទៅវាខុសនឹងវិន័យហ្នឹងហើយលោកបែរជាសួរលោកលោកសួរថាពោះពោះឆ្នាំហ្នឹងលោកមកលោកបរៀនលោកលោកដូចគ្នាហ្នឹង ឲ្យដឹងហ្នឹងហើយលោកសួរថាមនាលអវសោទាំងឡាយចុះប្រសិនបើជំងឺរបៀបហ្នឹងវាកើតឡើងក្នុងសហគមន៍យើងហ្នឹងតើយើងគួរប្រើថ្នាំអីហ្មងលោកលោកដៃកណាដឹងបើសិនជាគ្នាយើងឈឺអញ្ចឹងយើងគួរដាក់ថ្នាំនេះមួយថ្នាំនេះមួយផ្សំយ៉ាងនេះយ៉ាងនេះយ៉ាងនេះរិចបរោះស្ដាប់ឮក៏ទៅផ្សំទៅដាក់ទៅជាទៅ ហ្នឹងហើយគេដឹងគុណលោកគេយកលុយមកប្រគេនលោក បានលោកថារឿងអីត្រូវមកប្រគេនអាត្មាអាត្មាមិនបានប្រាប់ឆ្នាំទេ ចង់បូជាបូជាសង្ឃចោះឃើញឃើញវាដើម្បីលះអា ខ្លួនឯងនឹងវាពិសេសក្នុងការប្រាប់ឆ្នាំគេទេហ្នឹងហើយហ្នឹងហើយអញ្ចឹងយកលោកឲ្យមុខហ្នឹងទៅប្រសងវិញ ឲ្យទៅសហគមន៍វិញមានតែថាលឺនឹងលឺពីប្រសងមិនមែនលឺពីអាត្មាទេគេនៅតែប្រព័ន្ធណាលោកលោកក៏ចាត់ចែងបូជាអីអីចឹងទៅចឹងក្នុងវិន័យបើយើង សិក្សាសិក្សាទាំងបញ្ញត្តិសិក្សាទាំងអនុញ្ញាតអាហ្នឹងបានបានមានច្រកចេញ មានពេលខ្លះបើយើងចេះតែបញ្ញត្តិយើងប្រកាន់តឹងផ្អឹសហួរច្រកចេញអត់ឃើញទេ ចឹងបានសិក្ខាបទវាមានសម័យសិក្ខាបទឧទាហរណ៍ថាហាមនេះនេះនេះលើកលែងតែកុំភ្លេចរៀនអាលើកលែងតែហ្នឹងបងណាឧទាហរណ៍ថាអឺហាម1 2 3អញ្ចឹងទៅវាមាន exception លើកលែងអាកន្លែងលើកលែងអញ្ចឹងបានយើងអនុវត្តបានបណ្ឌិតញោមខ្លះគាត់ស្ដាប់ឮថាកន្លែងហាមមិនបានមិនបានមិនបានដល់ព្រះអង្គថាបានអត់ព្រមរៀនផង នឹងដូចឲ្យមិនបានអញ្ចឹងប៉ុន្តែលើកលែងលើកលែងដូចស្មាលើកអញ្ចឹងណាហ្នឹងហើយដូចជាអ្នកដំណើរឬក៏អ្នកដាច់សង្វែងអ្នកកំសត់ឧបថាហ្នឹងហើយបើហ្នឹងហើយដូចអ្នកណា ដែលអាចនាំអន្តរាយដល់វត្តអារាមឬក៏អ្នកមានអំណាចអីអីហ្នឹងកាហ្នឹង លោកមិនមែនឲ្យដើម្បីខ្លួនលោកដើម្បី ការពារវត្តអីអីចឹងអត់អីទេនិយាយរួមសរុបមកវិញគឺដើម្បីការពារអាសវៈកិលេសនេះប៉ុណ្្នឹងឯងចឹងបានអឺសិលដល់តលដល់យើងឃើញលំអរបស់វាហើយដល់យើង ធ្វើបាន ទៅបានវានាំឲ្យកើតការរីករាយហ្នឹងហើយទី3ទី4ទី5ទៅក៏មានការថាអធិប្បាយ ស្តៀងស្តៀងគ្នាដែរគ្រាន់តែថា ដើម្បីកម្ចាត់បងនៅអកុសល និង ចម្រើនកុសលធម៌ប៉ុណ្្នឹងឯងបាទ